មីយ៉ាន់ម៉ាចាប់ផ្ដើមទិញប្រេងឥន្ធនៈពីរុស្ស៊ីនិងត្រៀមធ្វើការទូទាត់ប្រាក់ជាលុយរបលមេដឹកនាំរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាលោកមីនអងឡាំងនាថ្ងៃពុធនេះបានឲ្យដឹងថាមីយ៉ាន់ម៉ាបានចាប់ផ្ដើមទិញផលិតផលប្រេងឥន្ធនៈពីប្រទេសរុស្ស៊ីហើយនិងរំពឹងការទៅដល់នៃប្រេងម៉ាស៊ូតដំបូងនៅក្នុងពេលប្រមាណថ្ងៃខាងមុខ ព្រមទាំងត្រៀមខ្លួនជាស្រេចដើម្បីបង់ប្រាក់ដោយប្រើរូបិយប័ណ្ណរូបលរបស់រុស្ស៊ីថែមទៀតនេះបើតាមការចេញផ្សាយដោយសារព័ត៌មាន The Moscow Times នៅថ្ងៃពុធទី7ខែកញ្ញាឆ្នាំ2022លោកមីនអងឡាំងបានចែករំលែក ពី ដំណឹងខាងលើ ជាមួយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់រុស្ស៊ីអំឡុងទស្សនកិច្ចលើកទី3នៅឯប្រទេសរុស្ស៊ីគិតចាប់តាំងពីរដ្ឋប្រហារខែកុម្ភៈឆ្នាំ2021 ស្របពេលដែលប្រទេសទាំងពីរកំពុងព្យាយាមពង្រឹងទំនាក់ទំនងនៅចំពោះមុខការដាក់ទណ្ឌកម្មរបស់អន្តរជាតិក្នុងបទសម្ភាសន៍មួយ ជាមួយទីភ្នាក់ងារសារព័ត៌មានរដ្ឋរុស្ស៊ី RIA Novosti ប្រមុខរបបយោធាមីយ៉ាន់ម៉ារូបនេះបានថ្លែងយ៉ាងដូចនេះថាការដឹកជញ្ជូនផលិតផលប្រេងឥន្ធនៈពីរុស្ស៊ីទៅកាន់មីយ៉ាន់ម៉ាកំពុងតែដំណើរការទៅមុខហើយដោយជោគជ័យ។ យើងនឹងទទួលបានអន្តរមាសូតដំបូងពីរុស្ស៊ីក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះពាក់ព័ន្ធទៅនឹងការទូទាត់ប្រាក់វិញ លោកមីនអងឡាំងបានបន្តថារូបិយប័ណ្ណណាក៏ដោយឲ្យតែភាគីរុស្ស៊ីទទួលយក គឺយើងនឹងទូទាត់តាមរូបិយប័ណ្ណនោះ ប្រការនេះផ្ដល់ភាពងាយស្រួលជាខ្លាំងសម្រាប់យើង ដោយសារតែការទទួលនិងផ្ទេរប្រាក់ដោយប្រើប្រាស់រូបិយប័ណ្ណដទៃទៀតមានការរដ្ឋបិទជាច្រើន។ គួរបញ្ជាក់ថាកាលពីខែសីហាអ្នកនាំពាក្យរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាបានឲ្យដឹងថាលោកមីនអងឡាំងទទួល បានការអនុញ្ញាតឲ្យនាំចូលប្រេងឥន្ធនៈពីរុស្ស៊ីកំឡុងទស្សនកិច្ចលើកទី2របស់លោក ដែលប្រព្រឹត្តទៅ កាលពីខែកក្កដាដោយឡែកបើតាមវិមានក្រំឡាំងនៅថ្ងៃ ពុធនេះលោកមីនអងឡាំងក៏បានជួបពិភាក្សាជាមួយប្រធានាធិបតីរុស្ស៊ី លោកវ្លាឌីមៀពូទីន នៅ ក្រៅវេទិកាសេដ្ឋកិច្ចចុងបូព៌ា EEF ក្នុងទីក្រុងវ្លាឌីវ៉ូស្តុកផងដែរចាសសូមអរគុណសម្រាប់ការ តាមដានព័ត៌មាននេះ។